ឲ្យថាមានពេលវេលាទៅស្ដាប់ធម៌នៅវត្តនោះក៏មិនសូវមានអញ្ចឹងកាលណាបើមាន បនមានទៀនអញ្ចឹងទៅប្រសងបានមកដល់ផ្ទះបាននាំឲ្យសុំសិលនាំឲ្យ ស្ដាប់ព្រះបរិត្តរួចបានសម្ដែងធម៌ទេសនាអញ្ចឹងជាឱកាសល្អច្រើនណាស់នៅក្នុងកម្មវិធី បនដែលពុកពៈបរោះយើងបានរៀបចំមកដោយច្រើននៅក្នុងប្រទេស ខ្មែរយើងហ្នឹង ណាហើយក្មេងក្មេងកូនចៅអ្នកធ្វើបុណ្យកុសលនឹងជួនកាលអត់ទាំងដែលបានទៅវត្តទៅវាប៉ុន្តែដល់បានប្ររពធ្វើកម្មវិធីបុណ្យចឹងទៅក៏អាចបានចូលមកថ្វាយបង្គំបានស្គាល់ព្រះសង្ឃបានអឺវេចង្ហាន់អីតាមលោកតាអាចារ្យដែលនាំចឹងទៅនឹងដូច្នេះនៅក្នុងវេលាគ្រានេះអាត្មាភាពនឹងលើកគុណតម្លៃនៃ បុណ្យដែលយើងជួបជុំគ្នាហើយជាពិសេស នៅពេលនេះដោយអង្គចាស់បុណ្យជាសាច់ញាតិរបស់អាមាភាពផងហើយបងប្អូនក៏បានមកជុំគ្នាច្រើនផងអាមា ចង់សម្ដែងអំពីអ្វីដែលប្រសើរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរណានៅក្នុងគម្ពីរខតកនិកាយធម្មបទ ព្រះអង្គសម្ដែងពីព្រះអង្គព្រះអង្គហ្នឹងគឺព្រះសម្មាសម្ពុទ្ធណាប៉ុន្តែយើងហៅថាព្រះអង្គអញ្ចឹងទៅអំពីធម៌4ចំណុចដែលជាលៀបតប្រសានៅក្នុងការនោះព្រះអង្គសម្ដែងប្ររពឧបាសកម្នាក់ដែលគាត់ ឃ្វាលគោនៅក្នុងព្រៃហើយគោហ្នឹងក៏វាដើរចូលព្រៃបាត់ទៅគាត់បានលើតំណែងថាព្រះសម្មាសម្ពុទ្ធមកសម្ដែងធម៌ណាចឹងអាសុំពេលប្រហែលជា20នាទីឬក៏កន្លះម៉ោងដំបូងសម្ដែងជាធម៌អាធម្មកថាហើយទុកពេលកន្លះម៉ោងឲ្យញាតិញោមសាកសួរបញ្ហាណា ពេលដែលគោចូលទៅប្រតិបត្តិទៅហើយគាត់បានលើតំណែងថាព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តមកចិត្តហ្នឹងបែកជាពីរគិតថាទៅស្ដាប់ធម៌មុនឬក៏ទៅរកគោឲ្យឃើញសិនឬគោវាចូលប្រតិបត្តិចុងក្រោយក៏គិតថាទៅរកគោឲ្យឃើញសិនណាដល់ទៅរកគោឃើញ ថ្ងៃហ្នឹងវាខ្ពស់ហើយពុទ្ធបរិស័ទគេបានជួបព្រះសម្មាសម្ពុទ្ធបានប្រគេនចង្ហាន់រួចព្រះអង្គមិនតន់ឲ្យ ប្រទាននៅពធអ្វីទាំងអស់ដោយព្រះអង្គឃើញឧបនិស្ស័យរបស់បរោះនឹងថ្ងៃពោះបន្តិចពេលដែលព្រះអង្គឆាន់រួចបរោះនឹងក៏ចូលទៅដល់ប៉ុន្តែគាត់អត់បាយតាំងពីព្រឹកអញ្ចឹងទៅវាឃ្លានណា ជាញាតិញោមបានបបបានអីនោះពីព្រឹកមិញហើយហ្នឹងបើមិនតាន់បានទេពោះពោះក្រចក្រចហ្នឹងណាស្ដាប់មិនបានទេណាអញ្ចឹងនៅពេលដែលបរោះនឹងមកវាហត់ដើរពីព្រៃមកហើយអត់បាយអត់អីផងខ្លួននឹងឡើងញ័រដល់ញ័រអញ្ចឹងទៅស្ដាប់ធัวអត់បានគាត់ឃ្លានអញ្ចឹងទៅបានព្រះអង្គទ្រង់ជ្រាបណាទ្រង់ជ្រាប នឹងដល់តែអញ្ចឹងទៅព្រះអង្គបានសាកសួរញាតិញោមថា មាននៅសល់អាហារសេះសល់ខ្លះទេ បរិស័ទក៏បានប្រាប់ថាអាហារនឹងនៅគ្រប់មុខទាំងអស់អត់តន់បាត់ទេតាំងពីជ្រូកខ្វៃមន់ដុតឯនៅទាំងអស់ដឹងមានអត់ទេណាខ្មែរជាថាហ្នឹងប៉ុន្តែមហូបអាហារដែលប្រគេនព្រះសម្មាសម្ពុទ្ធប្រមាណហ្នឹង គឺនៅសល់គ្រប់មុខអញ្ចឹងបានព្រះអង្គឲ្យចាត់ចែងឲ្យបាសក់ហ្នឹងពិសាទៅដល់តែគាត់ពិសាទៅបាត់ហេវហ្នឹងហ្នឹងបាត់ឃ្លានហ្នឹងណាបាត់ឃ្លានអង្គុយស្រួលព្រះអង្គសម្ដែងធัวទៅសម្រាប់សោតាហ្មងប៉ុន្តែបើឃ្លានញោពោះស្ដាប់អត់បានទេណាព្រះអង្គនិមន្តទៅវត្តវិញដល់និមន្តទៅវត្តវិញពួកភិក្ខុទាំងឡាយលើកទោសព្រះអង្គនិយាយដើមព្រះអង្គ ចឹងមិនថាប្រហែលព្រះអង្គមានគេនិយាយដើមដែរណាតែព្រះសម្មាសម្ពុទ្ធណាពិខុនិយាយដើមព្រះអង្គហើយជំរុំតែអាត្មារឿងអីគេមិននិយាយដើមណោះហ្នឹងហើយខ្វះអីញាតិញោមដឹងថាអ្នកណាដែលគេនិយាយដើមច្រើនជាងគេទេក្នុងពិភពលោកនេះអ្នកដែលគេនិយាយដើមច្រើនជាងគេគឺព្រះសម្មាសម្ពុទ្ធ មនុស្សដែលគេស្រឡាញ់ច្រើនជាងគេក៏ព្រះសម្មាសម្ពុទ្ធហើយមនុស្សដែលគេស្អប់ជាងគេក៏ព្រះសម្មាសម្ពុទ្ធដែរទៅសួរអ៊ីស្លាមទៅសួរយេស៊ូមើលគេស្រឡាញ់ពុទ្ធទេអត់ទេទៅសួរអ្នកផឹកស្រាមើលស្រឡាញ់ពុទ្ធទេទៅសួរអ្នកដើរលេងស្រីលេងស្រាមានស្រឡាញ់ពុទ្ធទេអូសិតតអ្នកតេះដៀលព្រះអង្គហើយក្នុងនោះហ្នឹងហើយអញ្ចឹងបានថាអ្នកដែលគេស្អប់ច្រើនជាងគេមិនមែនអាត្មាទេគឺព្រះសម្មាសម្ពុទ្ធនោះ សំបីហើយក៏ជាមនុស្សដែលគេស្គាល់ច្រើនជាងគេលើពិភពលោកហេតុអីបានថាអញ្ចឹងព្រោះព្រះអង្គត្រាស់ដឹងយូរហើយ2500ឆ្នាំជាងហើយចំនួនណាក៏លើឈ្មោះព្រះពុទ្ធចំនួនយើងក៏លើឈ្មោះព្រះពុទ្ធណាចំនួនរាប់ពាន់ឆ្នាំទៅទៀតក៏នៅតែមានអ្នកលើឈ្មោះព្រះសម្មាសម្ពុទ្ធអញ្ចឹងទទឹងគ្នានឹងលើមានអ្នកស្អប់មានអ្នកស្រឡាញ់ធម្មតាធម្មតា មនុស្សយើងមិន អាចទទួលបានតែពាក្យមួយទេមិនអាចទទួលបានតែការស្រឡាញ់មួយទេ គឺត្រូវតែទទួលបានទាំងការស្អប់ផងដែរព្រះច័ន្ទនៅលើមេឃដែលមកធ្វើឲ្យយើងទេអត់ទេ បើខែនឹងវាភ្លឺថ្លាល្អអ្នកមានគូស្នេហ៍គេទៅសាសងគ្នាមើលភ័ក្រអូនឡើងកំ plong plong ដូចខែពេញបរមីអីណានៃ ដល់តែចោលទៅចង់លួចគោគេថាខែនេះភ្លឺអីភ្លឺរត់តែអញលួចអីមិនបានណាវាតោះអត់វានិយាយពីថ្ងៃវិញវាថ្ងៃចែងល្អអ្នកហាស្រូវតែថ្ងៃល្អណាស់តែបើអ្នកដើរផ្លូវឆ្ងាយក្តៅអីក្តៅណាហើយបើនិយាយពីភ្លៀងវិញអ្នកកំពុងស្កកស្រូវអើយអើយអអ្នកបើយើងធ្វើបន់មិនបានភ្លៀងវិញមិននេះមិនក៏ភ្លៀងខាតមហូបខាតអីឯងអស់ញៀវអត់មកនោះអ្នករៀបការឯងលោតែភ្លៀងមកស្រាច់ មែនមែនហ្នឹងភ័យហ្នឹងគេឃើញភ័យហ្នឹងណាអញ្ចឹងធម្មជាតិក្នុងโลกនេះឲ្យតែមានវត្តមានឲ្យតែមានឈ្មោះហៅគឺត្រូវតែមានគប់នឹងតោះជាធម្មតាមនុស្សយើងថាមាសល្អណាមាសប៉ុន្មានគេថាអូមាសចាញ់ស្រូវទេមន់ទៅសួរមន់វាថាមាសល្អទេអត់ទេ បាច់មាសមកតៅបាច់បាច់ស្រូវមកតៅជាមួយមន្តជិកអីចិត្តស្រូវហ្នឹងស្អីដែលថាល្អហ្នឹងនៅលើគេគិតហើយគេឲ្យខុសក៏នៅលើគេគិតដែរប៉ិនសំខាន់ដោយសារអ្នកដតីវាឲ្យពិន្ទុមិនត្រូវអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឲ្យយើងរើសថាបើផ្លូវណាល្អដើរទៅបើយើងថាដើរឲ្យត្រូវមនុស្សគ្រប់គ្នាគ្មានទេនៅក្នុងโลกនេះញាតិញោម ចឹងបាន មានរឿងនិទានមួយរឿងហ្នឹងជាការនិពន្ធរបស់បារាំងទេប៉ុន្តែខ្មែរយើងយកមកនិយាយដែររឿងជីតានិងចៅទិញលាណោះទិញលាបានមកជីតាជីឯចៅហ្នឹងដឹកដើរហើយអ្នកស្រុកគេថាមើលតាហ្នឹងអត់ចេះអាណិតចៅចៅទូចមួយឲ្យចៅដើរខ្លួនឯងសុកចិត្តជីលា ដល់តែលឺចឹងទៅឲ្យចៅជិះម្ដងតាដឹកដើរម្ដងឬគិតទៅអាចៅនេះវាមិនចេះអណត្តាឲ្យតាដើរវាសុកចិត្តជិះហ្នឹងហើយដល់ចឹងឡើងជិះទាំងអស់គ្នាដល់មួយទៀតគេថាងាប់មនុស្សអីមិនចេះអាណិតសត្វលាទូចមួយឡើងជិះទៅតែពីរនាក់តែចឹងចុះដើរអស់គ្នាដឹកដើរងាប់ភ្លើទិញលាមកមិនជិះសុកចិត្តដឹកដើរជិះកខោ មិនជិះក៏ខុសជិះម្នាក់ក៏ខុសហ្នឹងអាដល់មែនទៅទៅស្អីក៏ខុសស្អីក៏ខុសធ្វើសក្រែកមួយចងជើងលាសែកគេសួរថាម៉េចលានឹងវាឈឺហ៎ថាអត់ឈឺទេមិនបានសែងថាណិតវាភ្លើគេថាភ្លើទៀតណាណិតវាដល់តែប៉ុណ្ណោះខំសែងវាគេនៅតែភ្លើទៀតណាដូច្នេះក្នុងលោកនេះឲ្យថាត្រូវមិនត្រូវទេ នៅស្ងៀមក៏ខុសនិយាយច្រើនក៏ខុសនិយាយខ្លះមិននិយាយខ្លះក៏ខុសចុះធ្វើម៉េចឲ្យត្រូវថាផ្លូវណាដែលយើងគិតថាល្អដើរផ្លូវហ្នឹងទៅផ្លូវណាដែលវាមិនប៉ះពាល់ដល់អ្នកដទៃផ្លូវណាដែលវាមិនបាត់បង់នៅប្រយោជន៍មិនបាត់បង់នៅគោលការណ៍ឧត្តមគតិរបស់ខ្លួនផ្លូវហ្នឹងដើរទៅឧទាហរណ៍យើងទៅកាន់សិលពីក្មេងអូគេថាអូអ្នកទៅកាន់សិលហ្នឹងសង្ស័យខូចចិត្តហ៎ គេថាទេថាទៅវត្តពីក្មេងអូបែបសលឹងឃើញលោកណាបានទៅមិនខ្វះទេអ្នកថានោះណាសូម្បីអាត្មាបួសយូរហ្នឹងស្រីស្រីក៏ថាអូសង្ស័យតែមិនកើតទេបើមិនសឹកនោះខ្វះអីគេថាណាអាហ្នឹងរឿងគេថាជារឿងរបស់គេចឹងចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលកោតញញើត ចំពោះពាក្យថាទេ សំបីដល់តនាងចេញចាចោតព្រះអង្គយ៉ាងណាព្រះអង្គថារឿងពិតយ៉ាងណាមានតែតថាគតនឹងលៀងទេដែលដឹងគឺខ្លួនឯងផ្ទាល់ទៅជាអ្នកដឹងនឹងអញ្ចឹងជាងបានពាក្យមួយគេនិយាយថានៅពេលដែលយើងឡើងទៅលើភ្នំថ្មតាន់ភ្នំដែលវាអត់ព្រៃឧទាហរណ៍ថ្មតាន់អញ្ចឹងយើងឡើងទៅអញ្ចឹងអ្នកដែលគេមើលយើងភាកច្រើនគេមើលឃើញតែពីក្រោយទេពីមុខរបស់យើងគេមើលមិនឃើញទេមែនទេ យើងយើងយើងឡើងទៅយើងមិនសវាហ៎សវាអញ្ចឹងទៅខាងមុខរបស់យើងវាមិនផ្ទុកជាមួយភ្នំមែនទេអញ្ចឹងអ្នកមើលគេមើលពីខាងណាមើលពីខាងក្រោយនៅក្នុងគំនិតមនុស្សដែលសម្បូរទៅដោយសេចក្តីច្រណែនសម្បូរដោយអកតេធัวគឺគេមិនសូវឲ្យតម្លៃទៅលើគុណធម៌ដែលយើងមានទេណាដូចញាតិញោមធ្វើល្អមួយជីវិតក៏ដោយបើផ្លាត់ធ្វើអាក្រក់ទៅបន្តិច គេមានតែយកសេចក្តីល្អមកនិយាយទៀតទេអត់ទេណាគេនិយាយតែអាក្រក់តែបន្តិចតែគេឃើញនឹងឯងទៅណែអាត្មាបែកបន្តិចត្រង់ដែលថាពីខកហ្នឹងស្ដាប់ធម៌ព្រះអង្គយូរហើយនៅជាមួយព្រះអង្គយូរហើយធ្លាប់សូត្រថាពុទ្ធទាំងសរណង្គិឆាមិពុទ្ធជាទីពឹងស្មើដោយជីវិតប៉ុន្តែឃើញពីក្រៅចោតព្រះអង្គមើលមើលរឹកព្រះអង្គនៅនៅទៅចាត់ចែងអាហារឲ្យកុហក បរិភោគហើយមិនជារឿងខុសឯណាប៉ុន្តែខ្លួនឯងសម័យថាព្រះអង្គខុសក៏និយាយទៅអត់ទាំងសួរព្រះអង្គទៀតអត់សួរនាំគ្នានិយាយដើមព្រះអង្គបណ្ដោយរឿងហ្នឹងបានលើទៅដល់ព្រះសម្មាសម្ពុទ្ធពេលកំពុងនិមន្តត្រឡប់ទៅវិញហ្នឹងប្រង់ក៏ឈប់សួរថាមនាលភិក្ខុទាំងឡាយរឿងអីអ្នកនិយាយហ្នឹងអ្នកកំពុងនិយាយពីរឿងអីប៉ុន្តែសារភាពត្រង់និយាយប្រាប់ចឹងទៅ បានព្រះអង្គអត់ទៅមុខហើយព្រះអង្គគង់សម្ដែងថាមនាលភិក្ខុទាំងឡាយដែលតថាគតមកចម្ងាយ30យោជន៍នេះគឺដើម្បីឧបាសកមួយហ្នឹងហើយដើម្បីប្រយោជន៍ដល់ការសម្ដែងនៅព្រះធម៌បានព្រះអង្គសម្ដែងពាក្យថាថា អារោគ្យបរមាលាភិសន្តតិបរមੰសេដ្ឋੰ វិសាសៈបរមាញាតិនិព្វានំបរមង្គសុខំ4ចំណុចចឹងព្រះអង្គខំនិមន្តដោយប្របាទទទេណាគឺដោយជើងទទេដើម្បីសម្ដែងធัวប៉ុណ្ណឹងណាហើយមួយជីវិតរបស់ព្រះអង្គហ្នឹងគឺចាត់ចែងអាហារតែម្ដងនឹងគាត់ដើម្បីប្ររពពាក្យថាអារោគ្យបរមាលេភាអារោគ្យបរមាលេភាណា អជាកាចាបរមារោគាដែលសំទោសលើគាថាច្រឡំជាខេឆាបរមារោគារោគណាណាមានរោគឃ្លាននេះគឺជារោគដ៏ឆ្នើមជាងគេ ឬអាចប្រែយល់ន័យថារោគឃ្លានជារោគដ៏ចំណានរោគព្យាបាលមិនចេះជាឃ្លានរហូតទេឈឺរហូតទេព្រឹកឡើងមានគោពោះក្រោចក្រោចទេ នឹងឲ្យដាក់បញ្ចូលទៅថ្ងៃឡើងរស់ទៀតទេល្ងាចដេកលក់ចិត្តចប់បាយកកទៀតនឹងរាល់ថ្ងៃចឹងបើរោគកាពះរោគគ្រុនពោះវៀនរោគចលចាប់រោគស្អីស្អីអាចមានពេលជាបានមួយខែកន្លះខែតែបើរោគឃ្លាននេះជាមិនបានកន្លះថ្ងៃទេមែនឬមិនមែនឈឺទេឈឺទេឈឺហ្នឹងហើយ ណាអញ្ចឹងបានព្រះអង្គសំដែងអញ្ចឹងព្រះអង្គទៅដើម្បីសំដែងអញ្ចឹងថាអឺរោគឃ្លានហ្នឹងគឺជាជារោគដ៏ដ៏អស្ចារ្យហ្នឹងដ៏អស្ចារ្យហើយមួយទៀតមួយទៀតព្រះអង្គសំដែងបន្តទៅទៀតហ្នឹងថាខណ្ឌគឺជាទុកដ៏ក្រៃក្រៃលែងពាក្យថាខណ្ឌហ្នឹង ចូលអភិធម្មបន្តិចគ្រាន់ថា ជីវិតនេះឯងរូបរាងកាយចិត្តវិញ្ញាណយើងទាំងអស់គ្នាហ្នឹងគឺជាទុកដោយការលំបាកថែរក្សាញាតិញោមមានរូបកាយតើមួយថ្ងៃមួយថ្ងៃត្រូវធ្វើអីខ្លះសម្រាប់វាព្រឹកឡើងលុបមុខដោះមាត់ដោះធ្មេញមួយទឹកសម្អាត មាន គ្រឿងរុំព័ទ្ធដោយសម្លៀកបំពាក់លវលប៉ុណ្ណាដោយសារខណ្ឌហ្នឹង ដោយសារជីវិតហ្នឹងដោយសារខ្លួនប្រាណហ្នឹងតែប៉ុណ្្នឹងឯងមានអីរងថ្ងៃព្រឹកឡើងធ្វើអីព្រឹកឡើងធ្វើអីព្រឹកឡើងលុបមុខដោះមិញស្លៀកពាក់បច្ចកបាយនឹងហូបបាយសិនកុននោមរត់ទៅបាត់ជើងទៀតរាល់តែថ្ងៃហ្នឹងបើយើងបោកប៉ាន់អាការងាររវល់ដោយសាររូបកាយនេះ អញ្ចឹងហើយបានជាមានអ្នកដែលធុញទ្រាន់នឹងរូបកាយជាមនុស្សនេះខំចម្រើនឈានទៅកើតជាព្រំជាអីមិនបាច់ជុះអាចមិនបាច់ហូបបាយនោះណារឿងអញ្ចឹងបើយើងអត់គិតយើងអត់ដឹងអត់ដឹងថាវាទុកវាលំបាកប៉ុណ្ណាទេដោយអាត្មានឹងជិះឡានមកសំដែងធូននឹងមុំតែមកដល់ត្រូវចោះជុះនោមពីរបីដងថាវាធុញអើយធុញហ្នឹងជាងការមិនហ៊ានឆាន់ទឹកពិបាកថែរសាកណាគឺទុកដោយលំបាកថែរក្សា សាបើវាសុខភាពល្អវាមិនសូវអីទៅវាឈឺទៀតហ្នឹងហើយប៉ុន្តែអត់មានការពិចារណាអត់មានធួដាស់ទឿនស្វឹងអូយស្វឹងស្វឹងនឹងរូបស្វឹងនឹងកម្លាំងស្វឹងនឹងទ្រព្យសម្បត្តិស្វឹងនឹងយសស័កស្វឹងនឹងគេឈ្មោះស្វឹងស្វឹងស្វឹងងាប់បាត់មានបានអីមនុស្សសម័យមុនក៏មាន អ្នកមានដែរញាតិញោម 100ឆ្នាំមុនក៏មានសិទ្ធិ200ឆ្នាំមុនក៏មាន សិទ្ធិ300ឆ្នាំមុនក៏មានសិទ្ធិឥឡូវសិទ្ធិនោះសិទ្ធិស្រុកខ្មោចអស់អត់មាន បានមកសិទ្ធិស្រុកឥឡូវនេះទៀតទេណាយើងក៏អញ្ចឹង100ឆ្នាំទៀតស្មានមកបានអង្គុយអញ្ចឹងទៀតទេណាទាំងអស់គ្នានឹង100ឆ្នាំទៀតគិតថាបានមកអង្គុយមើលមុខគ្នាអញ្ចឹងទៀតទេងាប់បាត់ហើយហ្នឹងហើយ ហ្នឹងហើយអញ្ចឹងទៅហើយខ្មែរចង់សំដែងទៅមុខបន្តិចទៀតកន្លែងដែលព្រះអង្គសំដែងថាគាថាបន្តនឹងថាវិសាសៈបរមាញាតិវិសាសៈបរមាញាតិប្រែថាញាតនឹងមានការស្និទ្ធស្នាល ជាយ៉ាងក្រៃលែងពាក្យថាមានការស្និទ្ធស្នាលជាយ៉ាងក្រៃលែងក្នុង ព្រះអត្តកថា ព្រះអរហន្តទាំងឡាយលោកបានពន្យល់ថា ពាក្យថាញាតមានការរាប់អានគ្នាល្អទៅបាន វាទល់តែមានការស្និទ្ធស្នាលក៏ប៉ុន្តែបើទោះជាសាច់ឈាមនឹងជាឪបង្កើត កូនបង្កើតម៉ែបង្កើតកូនបង្កើតអីមិនមិនម៉ែបង្កើតទេឬហៅបានម៉ែបង្កើតទេបានទេអូចឹងបានហៅបានតកូនបង្កើត ហ្នឹងអាប្រសិនបើមិនមានការស្និទ្ធស្នាលទេ វាຕົកដូចជាអ្នកដទេប៉ុន្តែលោកសំដែងទៀតថា អ្នកដតីសោះមានភាពស្និទ្ធស្នាល មានការដឹងសុខទុក្ខគ្នា ប្រកបដូចជាញាតិចឹងមែនឬមែនហ្នឹងអាចឹងញាតិនៅក្នុងទីនេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពីញាត7សន្តានហ្នឹងបើនិយាយទៅរាប់តាំងពីបងប្អូនបកើតជាដូនមួយជាទួតមួយជាលួតហួសជាលួត3តំណទៅទៀតក៏នៅតែជាញាតប៉ុន្តែយើងមើលបងប្អូនឥឡូវតែត្រឹមជាដូនមួយដូចនៅជើងមេឃមកខាងម្នាក់បាទមែនទេដូចដូចដូចនៅជើងមេឃមកខាងម្នាក់រស់រស់ឲ្យស្និទ្ធស្នាលអត់បានណាទាំងអស់តែគ្នាគ្រប់ទៅទីកន្លែងតាមមើល ដូចជាឆ្ងាយណាស់ទៅណាដូចឆ្ងាយណាស់ទៅហ្នឹងហ្នឹងហើយប៉ុន្តែរឿងនេះរឿងមកអំពីអីញាតិញោមមកពីវាស្រុតចោះគុណធម៌សេចក្តីស្រឡាញ់ការរាប់អាននឹងវាស្រុតចោះដោយសារគុណធម៌នឹងវាស្រុតចោះណាមួយ ខ្វះការណែនាំពីឪពុកម្ដាយ ពុកម្ដាយនឹងមិនបានប្រាប់ថាកូននេះត្រូវញាតយើងអ្នកត្រូវជាទួត មួយខ្លួនឯងត្រូវជាដូនមួយខ្លួនឯងត្រូវជាទួតមួយខ្លួនឯងនេះត្រូវមីនេះត្រូវអ៊ំម៉ែឲ្យខ្វះកន្លែងហ្នឹងដល់ខ្វះកន្លែងហ្នឹងកូនវាកើតមកមិនដឹងអត់ដឹងទេអាធ្លាប់សួរបងប្អូនអាត្រឹមជាដូនមួយអីអីអាជាទៅសួរថានេះនេះត្រូវម៉េចមួយនេះឯងអត់ដឹងនេះត្រូវមួយម៉េចមួយនេះឯងអត់ដឹង បើវាមិនដឹងអញ្ចឹងឲ្យវាទៅរាប់អានថាម៉េច ណោះបើម៉ែឪមិនត្រាំសំខាន់យើងជាតែបន្ទោសក្មេងទៅវាអត់ចេះរាប់អានបងប្អូនម៉ែនេះម៉ែនោះម៉ែនឹងឯងមិនសូវប្រាប់កូនទេណោះណាបានអាប្រពយើងរឿងរឿងហ្នឹងមកសំដែងម៉ែចង់ចង់និយាយរឿងហ្នឹងដោយសារបងប្អូនមកច្រើនម៉ែរំលឹកចឹងថាទោសមិនមែនទោសកូនទេទោសភាកច្រើនទោសម៉ែឪទោសជាដូនជាតាមិនសូវប្រាប់ថានេះត្រូវជាដូនមួយឯងណានេះត្រូវជាទួតមួយឯងណា ទួតជាមួយគ្នាណាពូចឯងជាមួយគ្នាណាត្រូវរាប់អានគ្នាអត់សូវបានលឺអញ្ចឹងទេមែនឬមែនហើយដល់កូនវាដឹងមិនកូនវាអត់ដឹងទេទំពាំងស្នងឫស្សីប៉ុន្តែទំពាំងវាដោះតាមឫស្សីណាមិនទំពាំងលូតមុនឫស្សីទេហ្នឹងយើងមើលឫស្សីបើដើមណាខ្ពស់ទំពាំងលូតខ្ពស់ដើមណារិចដាក់អាទំពាំងមកក៏រិចដូចតែគ្នានឹងវាអត់ខ្ពស់រួចដែរ នឹងចឹងទៅវិន័យព្រះអង្គអនុគ្រោះណាចំពោះញាតចំពោះញាតចឹងបានការត្រាស់ដឹងរបស់ព្រះពុទ្ធណាមាន3ចំណុច ការខំព្យាយាមរបស់ព្រះពុទ្ធមាន3ចំណុចទី1ហៅថាពុទ្ធតចរិយា ពុទ្ធតចរិយាការប្រឹងប្រែងទាំងឡាយនឹងគឺប្រយោជន៍ដើម្បីឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទី2គឺញាតតថចរិយា គឺព្រះអង្គដើម្បីប្រោសពពួកញាតរបស់ព្រះអង្គឃើញទេ ហើយទី4ទី2មិញហើយទី3គឺលោកកថាចរិយា គឺដើម្បីប្រោសពពួកសត្វលោកទាំងអស់នៅក្នុងវិន័យនៅក្នុងវិន័យក៏ប្រងអនុគ្រោះ ចំពោះភិក្ខុទៀតភិក្ខុសង្ឃឲ្យរបស់របរទៅសាមញ្ញជនធម្មតាមិនបាន ទេ បាទសបាសិកាធម្មតាមិនបានទេត្រូវទោសក៏ប៉ុន្តែបើជាប់សាច់ញាតិលោកឲ្យបាន គឺជាការអនុគ្រោះថាឲ្យមនុស្សចេះស្រណោះគ្នាចេះរាប់អានគ្នាបើនិយាយពីពូជដើមពីដើមមកមនុស្សវាពូជតែមួយទេតែមួយតែគ្នាហ្នឹងឯងប៉ុន្តែវាបែកគ្នាច្រើនទៅច្រើនទៅច្រើនទៅច្រើនទៅបាត់អស់ណាហើយដូចថ្មអីដូចទៅទៅនៅខាងតមូងអត់ស្គាល់ដល់អត់ស្គាល់ប៉ិនមិនស្គាល់វាមានដោយសារអីបើដោយសារវាមិនធ្លាប់នៅកន្លែងហ្នឹង មកជុំគ្នាចិត្តមករង បនសួរទៅសិតបងប្អូនមកណាខ្លះនឹងស្លាប់ទៅវិញមិនតាន់ដឹងបងប្អូនគ្នាផងណាអញ្ចឹង សំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទកុំភ្លេចថាយើងស្ដាប់ធัวព្រះអង្គសម្ដែងថាម៉េចញាតិសង្កហោណាញាតិសង្កហោការសង្គ្រោះញាតនាំមកនៅមង្គលដ៏ឧត្តមការសង្គ្រោះញាតមានពីរបីចំណុចកន្លែងហ្នឹង ទានញ្ចធម្មចរិយាចញាតិកញ្ញតនញ្ចសង្កហោណាការបរិច្ចាគទានជាមង្គលដ៏ឧត្តមទានញ្ចធម្មចរិយានេះគឺការប្រព្រឹត្តធម៌ជាមង្គលដ៏ឧត្តមញាតិសង្កហោក៏ជាមង្គលដ៏ឧត្តមពាក្យថាសង្គ្រោះនេះមានពីរចំណុចមិនមែនពាក្យថាសង្គ្រោះផ្ទាល់តែឲ្យលុយឲ្យកាក់បានឈ្មោះថាសង្គ្រោះទេ ពាក្យថាសង្គ្រោះញាតគ្រាន់តែថា ដឹងសុខទុក្ខគ្នាឧស្សាហ៍សួរសុខទុក្ខគ្នានៅពីស្រុកមួយស្រុកមួយសួរតំណឹងដឹងគ្នាដោយការរាប់អាននឹងក៏គេហៅថាសង្ឃសង្គ្រោះសង្គ្រោះដោយចិត្តសង្គ្រោះដោយមេត្រីភាពជាងការមិនមានលុយកាក់អីឲ្យមានគំនិតឲ្យយោបល់ត្រូវធ្វើយ៉ាងនេះយ៉ាងនោះប្រកបមុខរបរនេះមុខរបរនោះអាហ្នឹងក៏គេហៅថាសង្គ្រោះញាតធ្វើអាក្រក់ណែនាំញាតឲ្យធ្វើល្អ កុំឲ្យដើរផ្លូវខុសអាហ្នឹងក៏ឈ្មោះថាសង្ឃសង្គ្រោះពាក្យសង្គ្រោះមានន័យច្រើនយើងត្រូវយល់ពាក្យសង្គ្រោះក៏មិនដឹងណាមិនឲ្យលុយចាយមួយម៉ាត់ហ្នឹងដឹងសង្គ្រោះអីអោះលុយចាយម៉ាត់ជួយលុយចាយមួយរៀលហ្នឹងអាអញ្ចឹងពាក្យថាសង្គ្រោះវាមិនមែនតែរឿងលុយទេរឿងលុយមិនបាច់ញាតក៏គេឲ្យបានដែរប៉ុន្តែអ្វីដែលអ្នកដតីឲ្យមិនបានគឺសាច់ឈាមបងប្អូនណានឹងអញ្ចឹងទៅអត់មាន អ្នកណាមករំលាយអត់មានអ្នកណាមកកាត់ផ្ដាច់ក្រៅ ទៅពីយើងមិនចេះសាមគ្គីគ្នាអាត្មានិយាយហ្នឹងមិនមែនសម្រាប់បងប្អូនអាត្មាអីទេញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហ្នឹងក៏អញ្ចឹងដែរណាចប់ហើយតែស្មានតែទេសធោអីមកទេសធោរឿងបងប្អូនសោះណានឹងធោព្រះព្រះអង្គសំដែងណាព្រះអង្គសំដែងអញ្ចឹង ឥឡូវនឹងសល់កន្លះម៉ោងទៀតញាតិញោមមានឆ្ងល់អីចង់សួររឿងអីនឹងឥឡូវមានសំណួរសាកសួរខ្ញុំកណាឈ្មោះនឹមណៃសំណួរសួរព្រះគុណធម្មចាលោកអាចារ្យខ្លះមានប្រសាសន៍ថាបើយកមេឃពោមកយកមកធ្វើពិធីពុទ្ធាពិសេសមានបាបធ្ងន់ណាយកមេឃពោមកហ៎ អឺពោនឹងវាបើពោមែនតែនយើងមិនអាចបៀតបៀនបានទេណាណាយើងមិនអាចកាត់មិនអាចកាប់បានទេបើយើងចង់ឲ្យវិស័យពោយើងទៅអវិស័យកន្លែងដើមពោនឹងបដ ாய் ទៅទៅថ្វាយអង្គមបដ ாய் ទៅអញ្ចឹងណាប៉ុន្តែបើពោនឹងមិនមែនជាពូជពោដែលព្រះអង្គត្រាស់ដឹងទេអាហ្នឹងវាអត់អីទេ ពោវាមានជាងគេពោស្រុកយើងហ្នឹងកតុយខ្លីៗមិនមែនទេពាក្យពាក្យថាពោអញ្ចេះញាតិញោមពោសសេពោស្រអោធោស្រអេពោធិចឹងវាតាមសម័យកាលនៃព្រះ សម្មាសម្ពុទ្ធកាលពីសម័យពុទ្ធមុនមុនជាងកាលមិនត្រាស់ក្រោមដើមពោដូចយើងចឹងទេជាងកាលលោកគង់ក្រោមដើម លវាដល់ក្រោមដើមលវាក៏បានត្រាស់ដឹងចឹងសម័យនោះគេគោរពដើមលវាថាជាពោធិព្រឹក្ស នឹងអញ្ចឹងបានតាណាបៀតបៀនពូជពោហ្នឹងមានបាបធ្ងន់ដល់ទៅសម័យនេះព្រះអង្គអត់ត្រាស់ក្រមដើមលវាទេ ណាកាប់បានលវាអត់អីពីព្រោះជាយុគសម័យដែលប្រពុតមិនត្រាស់ក្រមដើមនោះអឺហើយសម័យខ្លះទៀតប្រពុតអង្គខ្លះលោកគង់ក្រមដើមឫស្សីណាហើយដើមឫស្សីណាដែលប្រពុតគង់ទៅបានត្រាស់ដើមឫស្សីនោះគេគោរពជាដើមពោហៅតពោតិព្រឹក្ស ពោធិព្រឹកហ្នឹងព្រឹកស័កហ្នឹងគឺតាមឈើហ្នឹងឯងព្រឹកសានោះប្រែថាជាដើមឈើដែល ប្រពុតបានត្រាស់នឹងចឹងហើយក្នុងអរិកថាបានបញ្យល់ថាបើអ្នកណាទៅសម្លាប់ដើមពោហ្នឹងមានទោសចិត្តចិត្តអនន្តរិយកម្មណាធ្ងន់ធ្ងរប៉ុន្តែបើយើងមើលផងពិនិត្យថាបើមិនមែនជាពូជពោមកទេអាហ្នឹងរឿងផ្សេងប៉ុន្តែបើពោមែនតែម្ដងសម័យពីដើមក៏គេអត់ហ៊ានកាប់ដែរដូច សម័យប្របាទធម្មាសោកដែលចម្លងពូជពោពីឥណ្ឌាទៅលង្កាទៅប្រទេសស្រីលង្កានៅក្នុងពុទ្ធសករាជ236ពេលព្រះអង្គបរិនិព្វានទៅបាន236ឆ្នាំគិតទៅជាង2000ឆ្នាំហើយដែលប្រនាងសង្កមិតាធេរីជាបុត្រីរបស់បាទធម្មាសោកណោមតាមសម្ពើទៅនឹងគឺប្របាទ ធម្មសោកអធិដ្ឋានថា ប្រសិនបើខ្ញុំនេះជាទាយាទនៃព្រះពុទ្ធសាសនាជាអ្នកមានសទ្ធាជ្រះថ្លាមិនងាករេពីពុទ្ធសាសនាមែនសូមឲ្យមេឃោនឹងដាច់ធ្លាក់ចុះមកដោយខ្លួនឯងមកបដិស្ថាននៅក្នុងផើងហើយផើងមាសដែលប្របាទធម្មសោកធ្វើនឹងគ្រាន់តែកម្រាស់កម្រាស់មាត់មាសហ្នឹងកម្រាស់កែមវាកណ្ដាប់មាត់វាប្រពន្ធគុលប្រពម៉ោយតម្រៃហើយកម្រាស់បាតវា3ធ្នប់ហើយនឹងពីមក ពីមាត់មកខាងទៅមាត់មកខាង3ហាត់ហ្នឹងឯងធំហើយដាក់ដីលាយដោយទឹកដោះជីល្អល្អហើយមេឃពោនោះក៏ដាច់ធ្លាក់ចុះមកដោយខ្លួនឯងគឺគេអត់ហ៊ានកាប់អត់ហ៊ានកាត់ទេដោយសេចក្តីគោរពហើយពោនឹងបានសម្ដែងបដិហាអស់7យប់7ថ្ងៃកាលនោះនឹងបានហោះទាំងផើងនឹងទៅក្នុងអាកាសអស់7យប់7ថ្ងៃទៀតបាន ចុះមកវិញហើយនាងសង្កមិតាធេរីនាំទៅសមុទ្រនឹងពួកនាគក៏មកច្បាំងដណ្ដើមយកទៅទៀតប៉ុន្តែនាគនឹងរឹតមិនឈ្នះនាងសង្កមិតាធេរីទេព្រោះនាងជាព្រះរហន្តីនាគនឹងក៏សុំចោះចាញ់ហើយសុំអង្វរសុំយកប្រពោនឹងទៅគោរពបានពី3ថ្ងៃរួចទៅបានហួសទៅដល់ស្រីលង្កាអញ្ចឹងបាននៅស្រីលង្ការស់ហ្នឹងពោនឹងមានអាយុដល់សប្តាហ៍ហ្នឹងមកធ្លាប់បានទៅថ្វាយបង្គំនៅកន្លែងហ្នឹងហើយជុំវិញសប្តាហ៍គេធ្វើសិទ្ធិមាស ការលបងពោលបងប្រពោនឹងសិទ្ធិមេទាំងអស់នៅប្រទេសស្រីលង្ការាល់ថ្ងៃហើយហើយអាយុកាលប្រពោនឹងមើលទំនងជាមេឃមែនពីព្រោះគុលអត់ធំឯគុលប្រហែលប៉ុណ្្នឹងឯងប៉ុន្តែត្រាស់ដឹងហៅថាវិជ្ជាបបេនិវាសានុសតិវិជ្ជាចឹងប្រងមើលតទៅទៅចុះសត្វទាំងឡាយដែលកើតមកខុសគ្នានឹងយ៉ាងម៉េចពិចារណាទៅទៀតមិនមែនពិចារណាឃើញជាបញ្ញាសាមញ្ញជនទេបើអញ្ចឹងគេមិនហៅថាពុទ្ធៈទេពាក្យថាពុទ្ធៈប្រែតែភ្ញាក់ ពីមុនវានៅក្នុងសម្បកវានៅក្នុងភាពងងឹតឃើញទេដល់តែបានត្រាស់ដឹងកន្លែងហ្នឹងហៅថាពុទ្ធៈពុទ្ធៈហ្នឹងប្រែតែភ្ញាក់អំពីអ្វីដែលធ្លាប់តែដេកលក់លងលក់មកត្រង់ឃើញថាអូសត្វទៅកាន់កំណត់ថោកទាបទៅកាន់កំណត់ពងពោះឆ្លាតលងងនរកប្រែតគឺដោយសារអំពើកម្មរបស់គេក្នុងយាមទី2ហៅថាចោតោបបាទេវិជ្ជា អញ្ចឹងបើយើងចូលមកកាន់ព្រះពុទ្ធសាសនាស្វែងយល់ពីព្រះសម្មាសម្ពុទ្ធយើងត្រូវដឹងថាតើការដែលព្រះអង្គខ្លាយជាព្រះពុទ្ធនឹងដោយវិធីណាណាព្រះអង្គទ្រង់ឃើញអីបានយើងទ្រង់ជឿព្រះអង្គថាជាព្រះសម្មាសម្ពុទ្ធឃើញអញ្ចឹងកម្មੰសត្វទេវិភៈចិត្តយៈតិទាំងហៃណបណៃតតាយៈគឺសត្វលោកប្រព្រឹត្តទៅយ៉ាងណាយ៉ាងណា ដោយសារអំពើកម្មរបស់ខ្លួនហ្នឹងហើយហើយមនុស្សអត់ដឹងចិត្តជុំជេរព្រំលិខិត ស្ដឹងគេមិនបានជេរព្រំលិខិតស្រឡាញ់គេម៉ែគេមិនអោយជេរព្រំអ្នកលិខិតទៀតខ្ញុំចង់តែជេរដល់ព្រំលិខិតដែលបានកម្រិតវាសនាខ្ញុំនឹងតាមពិតមកពីខ្លួនឯងវាអត់សមត្ថភាពសោះទៅជេរព្រំអត់ដឹងអីមែនមែនបើព្រំនឹងអ្នកលិខិតមែនស្មានថាព្រំអត់បានដេកទេមួយថ្ងៃមួយថ្ងៃក្រំតែស្រុកខ្មែរមនុស្សកើត1000នាក់តិចអាត្មាគិត ហើយអត់ណាណាត្រូវងាប់អាណាត្រូវឈឺហើយចង្រិតមួយថ្ងៃមួយថ្ងៃគេដាក់អស់រាប់លានមិនដឹងថាមិនដឹងថាលិខិតថាចង្រិតណាថ្ងៃណាត្រូវចូលដល់ភ្លើងហ្នឹងថ្ងៃណាត្រូវរួចខ្លួនហ្នឹងទៅស្រុកខ្មែរចុះមកពិភពលោកព្រមនឹងបានដេកអង្គុយទៅកត់បញ្ជីនឹងងាប់ហ្មងពួកលិខិតប្រែថាសរសេរអានេះត្រូវកើតអាយុវែងអានេះត្រូវកើតអាយុខ្លីដល់ពិចារណាអញ្ចឹងនៅលើកប់ហ្នឹងហើយបើថាចង់ធ្វើបានដល់ព្រមនឹងបង្កើតអង្គការមួយដែរ ជួយជួយមើលគ្នាណាយើងគិតមើលញាតិញោមហ៎គិតមើលបើព្រមនឹងអង្គុយទៅកំណត់នឹងងាប់ហើយហ្នឹងអាទេទៅទេទៅជេរព្រមអត់ដឹងខ្លួនបងព្រមតាមពិតហ្នឹងខ្លះគេដេកមិនតន់ងើបផងយើងងាប់ដឹងប្រហែល100ជាតិដែរដោយកាលនីអីអាយុវែងអញ្ចឹង មួយយប់មួយថ្ងៃព្រមហ្នឹងវាមិនដឹងប្រហែលម៉ឺនឆ្នាំយើងណាដោយកាលនេះគេដេកតែមួយយប់ដល់ក្រោកឡើងលឺបាតតកិច្ចគ្នានោះព្រះចុងម្សិលមិញព្រះត្រាស់មួយអង្គឥឡូវថ្ងៃនេះមួយអង្គទៀតជើងគេដេកមិនតន់ងើផងបានស្អីមកលិខិតយើងយើងងាប់ពី3ដងហើយណាមិនបាច់ធ្វើអីទេតែត្រឹមទេវតាចន្តាវតឹងមិនបាច់និយាយដល់ព្រំទេដូចមាលាភេរីទេវបុត្រចឹង មហេសីនោះនាងនោះឡើងទៅក្រមផ្កាឲ្យទៅស្វាមីឡើងទៅងាប់លើដើមផ្កាហ្នឹងមកកើតជាមនុស្សអាយុប្រហែល30 40បានកូន2អីប៉ុណ្ណឹងហើយតាំងពីកើតមកដឹងដឹងខ្លួនដឹងជាតិធ្វើបុណ្យប្រាថ្នាថាសូមឲ្យខ្ញុំជួបប្តីខ្ញុំបើមានប្តីមួយទៀតនៅមនុស្សហ្នឹងហើយប្តីនៅមនុស្សនេះខំតអស្មានតែគេប្រាថ្នាជួបខ្លួនឯងតាមពិតគេប្រាថ្នាជួបប្តីគេនៅឋានសួគ៌វិញហ្នឹងហើយ អាយុប្រហែល30តែងាប់ទៅវិញក៏កើតនៅនឹងដើមការនឹងដដែលប្តីគ្រាន់តែដឹកបាត់ប្រពន្ធអស់មួយព្រឹកអីអូនឯងបាត់ទៅណាអស់មួយព្រឹកអស់មួយព្រឹកឯងនេះមកជីវិតបាត់ហើយបើគេអាឡៃដើមមើលទួនច្បាស់ទៅយើងងាប់ម៉ានដងហើយគេថាគេមកលិខិតស្រួមស្រួលជេរគេទៀតប្រយ័ត្នទេវតាខឹងដាក់បរមាណូមួយហ្នឹងនេះគ្រាន់និយាយឲ្យគិតណានិយាយគិតបើមានអ្នកបកើតវិញអ្នកបកើតនឹងមិនបានដេកទេមិនបានដេកទេមនុស្សកើតច្រើនណាស់ឥឡូវនេះច្រើនទេ ហ្នឹងអាច្រើនណាជឹងរត់មោសសុចសកោចមួយថ្ងៃមួយថ្ងៃដឹងកើតប្រមាណនេះគ្មាន ពេលណាដែលបានសុខនោះទេចឹងចឹងបានទ្រឹស្ដីរបស់ពុទ្ធសាសនាតាមពិត ពុទ្ធសាសនាបើយើងប្រែថាអវាទរបស់ព្រះពុទ្ធនឹងត្រូវប៉ុន្តែបើយើងយកពាក្យសាសនាដែលដូចភាសាអង់គ្លេសហៅថា religion religion ប្រែតាមពាក្យនឹងអត់ត្រូវទេ religion នឹងគឺគឺសំដៅដល់ការគោរពទៅលើព្រះអតិទេពទេពាក្យ religion ហ្នឹង ប៉ុន្តែនៅពេលដែលគេនិយាយពុទ្ធសាសនាគេហៅ Buddhism ចឹងមក Buddhism ហ្នឹងមានន័យថា the teaching of the Buddha ហ្នឹងគឺថាជាពាក្យព្រាមប្រដៅរបស់ពុទ្ធអញ្ចឹងតែម្ដងទៅឈ្មោះថាពុទ្ធសាសនាបើឲ្យនិយមន័យសាសនាពុទ្ធដូចជាពាក្យ religion ទូទៅអត់ត្រូវណាហើយមានសំណួរបន្តទៅទៀតនេះអឺ សួរនៅក្នុងករណីមេតសោតថាមេតញ្ញសបលោកាស្មឹងមានអសម្ភវោអឺមានអសម្ភាវយេណាអបរមាណังឧទ្ធង្គអធោយតរិយញ្ចអសម្ភាទាំងអវេរង្គអសបតតាំងបុគ្គលគួរចម្រើននៅមេត្តាចិត្តមិនមានប្រមាណជាធម៌មិនចង្អៀតជាធម៌មិន មានពៀមិនមានសត្រូវ នៅក្នុងលោកគឺនៅត្រង់ខាងលើផងនៅខាង ក្រោមផងខាងទទឹងនិងត្រង់កណ្ដាលផងណែមិនយល់ពាក្យពេចទាំងអស់នេះទេអឺពីប្រាប់អស់ហើយមិនយល់ណាធัวណាវាមិនជាអៀតអាជាអៀតនឹងជាអៀតចិត្តមិនជាអៀតលោកនេះទេនៅពេលណាដែលញាតិញោមចង្អៀតតោះជាមួយអ្នកដតីចង្អៀតអត់ចង្អៀតអត់มันមានពីគំនុំគុំគួនចោមចិត្តមិនមិនពេញចិត្ត និយាយរួមទៅវាមិនដាច់សិលហ្នឹងឯងចឹងហើយមិនមានសត្រូវកាលណាយើងធ្វើសេចក្តីល្អទៅមានសត្រូវមកពីណាចឹងណាហើយខាងលើខាងលើយើងមានសត្វទេខាងលើមានសត្វទេសត្វហើយមានទេមានហើយចុះខាងក្រោមមានចលែនមានអីទេហ្នឹងហើយហើយចុះខាងតតឹងគឺខាងខាងលិចខាងជើងខាងក្បូមអីមានទេហើយកដាលនៅចិត្តចិត្តយើងហ្នឹងមានទេហ្នឹងហើយ ចឹងបានអាត្មាសូមផ្ដាំញាតិញោមថាយើងកុំចេះសោតយកតែពីរោះថាសូមជូនបុណ្យកុសល ដល់ញាតិក្នុង សង្សារវត្តផងតាំងពីអតីតកាលផងអនាគតផងកុំសោតយកតែពីរោះបើនិយាយពីញាតិញោមជូនបុណ្យដល់សង្សារវត្តភ្លាមអាត្មានេះញាតិរបស់ញាតិញោមអ្នកដែលអង្គុយចិត្តនោះគឺញាតិសង្សារវត្តសមោចដល់ក្បែរជើងញាតិញោមនោះគឺជា សង្សារវត្តញាតិក្នុងសង្សារវត្តទាំងអស់ ណាប៉ិនបើថាខឹងយាយណាហើយកំពុងទៅបនសូមឲ្យបានញាតក្នុងសង្សារវត្តឃើញយាយនឹងមកស្អប់មុខយាយនឹងដល់ថាយាយនឹងឯងញាតក្នុងសង្សារវត្តនោះអ្នកណាក៏ដោយក៏សិតតែជាញាតក្នុងសង្សារវត្តដែលថានរណាមិនធ្លាប់ជាញាតគ្មានទេយល់យល់ព្រោះហេព្រោះលោកអ្នកឆ្លើយមិនព្រោះអាត្មាអ្នកទេសទេហ្នឹងហើយគឺ មេត្តាមិនមានប្រមាណនឹងគ្រាន់តែខ្មែរចង់បញ្យល់ពាក្យអញ្ចឹងគឺបើកចិត្តឲ្យទូលាយកុំឲ្យវាមេត្តារើសមុខពាក្យថាមិនមានប្រមាណហ្នឹងវាទៅជាអបមញ្ញាណាដូចចិត្តព្រំអញ្ចឹងព្រំមានមេត្តាករណាមុទិតាឧបេក្ខាហើយបើយើងថាព្រំបង្កើតវាមិនត្រូវរឿងពីព្រោះព្រំមិនដែលចង់ឲ្យនរណាក្រទេព្រំមិនដែលចង់ឲ្យនរណាលំបាកទេព្រំមិនដែលចង់ឲ្យនរណាគ្រោះថ្នាក់ទេ ធ្វើជាព្រំទៅបាន តាំងពីនៅមនុស្សសន្សំធัวជាព្រំ ចម្រើនឈានចូលទៅក្នុងឈានឧទាហរណ៍ថាមានមេត្តានិមិត្តហ្នឹងអបមញ្ញា4ណាមួយមកជាអារម្មណ៍ដើម្បីឲ្យបានឈានកាត់ឡើងគឺសត្វទាំងអស់ទៅជាស្មើខណៈចិត្តដែលបុគ្គលសម្រេចបានព្រំវិហារធម៌ក្នុងឈាន គឺមេត្តាព្រំវិហារស្មើគ្នាទាំងអស់កូនប្រពន្ធក៏ប៉ុណ្ណឹងអ្នកដតីក៏ប៉ុណ្ណឹងគឺចង់ឲ្យបានសុខទាំង ទាំងអស់អ្នកនោះចង់ឲ្យសត្វលោកបានសុខតាំងពីនៅមនុស្សម្លេះលុះអស់ជីវិតដោយអំណាចឈានទៅព្រះសន្តិក្នុងព្រំមេត្តាព្រមវិហារនៅដដែលសត្វតូចសត្វធំនៅតែមានមេត្តាចង់ឲ្យសត្វនឹងបានសេចក្តីសុខបើព្រមនឹងចេះបង្កើតបានពិតជាបង្កើតឲ្យសុខទាំងអស់ហើយពីព្រោះចិត្តព្រមល្អណាស់អត់ចង់បង្កើតឲ្យពីណាកើតអីទេអត់មានចង់ឲ្យពីណាកើតមកគោទេអត់មានចង់ឲ្យពីណាកើតមកក្រទេ ពីព្រោះ បតីព្រំបើមាន ចិត្តលំអៀងគឺមិនអាចកើតជាព្រំទេញាតិញោមទោសៈអត់មានទេព្រំអត់មានទោសៈទេទោសៈមូលចិត្តពីរដួងដែលចេះអន់ចិត្តថ្នាំងថ្នាក់ចិត្តអានេះធ្វើខុសអញដាក់តនកម្មអត់មានទេអត់មានចឹងទេព្រំអត់មានណាអញ្ចឹងក្នុងការដែលឲ្យពិចារណាមេត្តាផ្សាយមេត្តាមិនមានប្រមាណនេះកុំឲ្យយើងមានមេត្តាចំពោះតែមនុស្សដែលយើងស្រឡាញ់ពីនេះគ្រាន់តែប្រកបជាប៉ុណ្្នឹងទេ ជាធម្មតាយើងមិនមែនមិនមានចិត្តស្រឡាញ់ទេយើង ចេះស្រឡាញ់កូនទេចេះស្រឡាញ់ប្តីហ៎អូញាតិញោមចេះជាងអាត្មារឿងហ្នឹងហើយស្រឡាញ់ម៉ែស្រឡាញ់ឪស្រឡាញ់បងប្អូនប៉ុន្តែបើនៅតែប៉ុណ្ណឹងឈ្មោះថាចិត្តយើងមិនចម្រើនទេ ពីព្រោះភាពស្រឡាញ់សាច់ញាតិមិនមែនតែមនុស្សទេសត្វតិឆានចេះស្រឡាញ់កូនវាទេចេះបើយើងគ្រាន់តែចេះស្រឡាញ់កូន កូនអ្នកដតីយើងអត់ស្រឡាញ់ មិនខុសពីសត្វទេរិឆានទេកន្លែងហ្នឹងមិនតន់ខ្ពស់ជាងសត្វទេរិឆានទេមនុស្សអាចពង្រីកសេចក្តីស្រឡាញ់ឲ្យខ្លាំងជាងហ្នឹងណាណាតើបអាចកើតសេចក្តីល្អនៅក្នុងខ្លួនយើង ច្រើនជាងសត្វទេរិឆានណាជាធัวត្រូវចម្រើនមិនមែនចម្រើនឯងទេអញ្ចឹងបានជាព្រះអង្គត្រូវសម្ដែងធัวហ្នឹងឲ្យយើងចម្រើនសត្វខ្លាក៏វាចេះស្រឡាញ់កូនវាប៉ុន្តែវាសម្លាប់សត្វដទៃយកមកឲ្យកូនវា មនុស្សបើទៅសម្លាប់សត្វយកមកឲ្យកូនស៊ីសួរថាតើថ្លៃធ្នូត្រង់ជាងសត្វត្រង់កន្លែងណាទៅណាគឺនិយាយកន្លែងហ្នឹងប៉ះអ្នកចាប់ចង្រិតលោះជិលឯមួយទៀតឯតថញ្ចអនុបកម្មសីលវាជាដើមហ្នឹងប្រែថាបុគ្គលមានមេត្តាព្រមវិហារមិនដល់សុខនៅទិដ្ឋិណា មិនដល់សុខនៅទិដ្ឋិហ្នឹងគឺវាមិនមានមច្ឆាទិដ្ឋិដែលដែលកែមិនបានណាណាហើយជាអ្នកមានសិលប្រកបដោយទស្សនៈសម្បត្តិគឺសោតាបត្តមៈណាទស្សនៈសម្បត្តិហ្នឹងគឺសោតាបត្តមៈហ្នឹងបន្តបងនៅសេចក្តីត្រេកអរក្នុងកាមទាំងឡាយហើយតែងមិនដល់នៅកិបសយៈគឺថាមិនកើតក្នុងគួរទៀតឡើយអញ្ចឹងបុគ្គលដែលបានសម្រេចធัวហើយមិនកើតក្នុងគួរទៀតទេជាធัวអស់ទៅនៃជាកម្មកំណើត ណែមានអីពាក្យកិបអស័យយះហ្នឹងប្រែថាដេកអាស្រ័យក្នុងគោមិនកើតក្នុងគោទៀតទេដូចចរិយបុគ្គលខ្លះលោកទៅបរិស័ទជាទេវតាចឹងទៅព្រឹកទៅពេញកមុំឯងហ្មងហើយយើងមុំទៅពេញកមុំនោះងាប់ហើយដឹងអស់ខោទឹកនោមប្រហែលនេះឥឡូវនេះណោះហ្នឹងហើយ អឺហើយមានសំណួរមួយទៀតថាខ្ញុំប្រករណាបាសកផានពុទ្ធាសូមសួរថាតើព្រះសង្ឃសិក្សាវិន័យហ៎តើក្រហោះហ៎ក្រហោះមានព្រះសង្ឃហ៎អីអសនេះតើក្រហោះសិក្សាវិន័យបៃដកដើម្បីអ្វី ណាមានតែអីវាឲ្យចេះហ្នឹងណាណាដើម្បីឲ្យចេះហ្នឹងឯងហើយទី2តើគួរប្រព្រឹត្តខ្លួនបែបណា ដើម្បីកុំឲ្យខ្លួនឯងក្លាយជាបរិស័ទរបស់បុគ្គលធ្វើបរិស័ទរបស់ពុទ្ធទៅលែងទៅជាបុគ្គលហ្នឹងហើយយកពុទ្ធពធប្រសង់មកជាទីពឹងអញ្ចឹងណាស្ដាប់ធម៌លោកគ្រូសាមសជានឹងទេសក៏ដោយប៉ុន្តែកុំផ្ញើវាសនាលើលោកនឹងត្រូវផ្ញើវាសនាលើព្រះសម្មាសម្ពុទ្ធ ពុទ្ធញាតិញោមយកធัวទៅជជែកកុំយកត្រឹមគ្រូណាកុំយកត្រឹមគ្រូតែយកត្រឹមគ្រូឆ្លោះគ្នាយល់ទេគ្រូអញគ្រូឯងគ្រូឯងគ្រូឯងដូចលោកកោសាំពីនឹងជះទៅអស់គ្រាន់តែរឿងទឹកប្រពន្ធនឹងតិចទេប៉ុន្តែកាន់ជើងគ្រូអញគ្រូឯងគ្រូអញគ្រូឯងឆ្លោះគ្នារហូតដល់គេបង្អត់បាយស្គមស្គមគេឈប់ដាក់បាតទៅឆ្លោះគ្នា ក្នុងប្រធោលោកសម្ដែងថាសិស្សក៏បីគោរពគ្រូឲ្យដូចទេវតាគោរពព្រះអិនក៏ប៉ុន្តែកុំគោរពគ្រូឲ្យខ្លាំងជាងព្រះរតនត្រ័យណាការដែលអាត្មាទៅអូស្ត្រាលីលើកទី1ទៅជួបបានសក់ម្នាក់ហ្នឹងគាត់និយាយសារកឆាធัวជាមួយអាត្មាមកប្រលប់កន្លែងណាក៏គាត់លើកទៅពាក្យគ្រូគាត់អាត្មាលើកពាក្យព្រះមកក៏អត់ឈ្នះគាត់ដែរគាត់ថាគ្រូគាត់ថាអញ្ចឹងដល់និយាយយូរយូរមនុស្សអត់ចេះផ្លូវក្នុងអញ្ចឹងនិយាយដាប់គ្នាមិនបានគាត់ថា និយាយពីវិបស្សនានិយាយពីសតបដ្ឋានថ្មបើកទាំង3ដកឲ្យគាត់មើលគាត់ថាទេគ្រូកណាអត់ថាអញ្ចឹងទេមកយប់នឹងមានតែពាក្យគ្រូសតអញ្ចឹងបានគេសួរថាតើហេតុអីបានជាកើតនិកាយច្រើនម្លេះនិកាយមកពីគ្រូនឹងឯងគ្រូល្បីល្បីធំធំធំធំធំធំបកកើតមួយធំធំធំធំបកកើតមួយតែបើយើងសិក្សារួមយកពុទ្ធវចនៈមកដាក់ពីមុខយកព្រះមកដាក់ពីមុខមិនចេះបែកទេមិនចេះបែកនិកាយទៅណាទេមិនដឹងហៅនិកាយស្អីទេ ព្រះអត់ចេះបង្កើតនិកាយទេព្រះអង្គបង្កើតតែធម៌និងវិន័យតែប៉ុណ្ណោះចុះហេតុអីបានកើតលទ្ធិកើតនិកាយថាមកពីតាមគ្រូគ្រូអញគ្រូអញយូរទៅគ្រូអញរហូតរហូតទៅតាគ្រូថាខុសក៏លែងដឹងផោមក៏សឹងតែកោបទៀតអាហ្នឹងគោរពគ្រូពេកយល់ទេហ្នឹងហើយចឹងបានសាវករបស់ព្រះសម្មាសម្ពុទ្ធជាព្រះរហន្តណាដូចជាព្រះមហាកច្ឆាយណៈជាមួយ នឹងរឿងសុជាតៈនោះ សជាតៈទៅជួបលោកព្រះមហាកច្ចាយណៈជាព្រះអរហន្តលោកដឹងថានៅប្រមាណខែខាងមុខទៀតសជាតៈនឹងអស់ជីវិតហើយសជាតៈសុំឲ្យលោកជាទីពឹងថាសុំលោកម្ចាស់ជួយខ្ញុំកណាផងថាក្នុងលោក នេះគ្មានពីណាជួយបានទេតើខ្ញុំកណាត្រូវទៅនៅកន្លែងណាថានៅលើមេឃក៏ងាប់នៅក្នុងដីក៏ស្លាប់ នៅក្នុងសមុទ្រទីណាទីណាក៏មិនរួចពីសេចក្តីស្លាប់ពីព្រោះកំណត់ជីវិតតាមបាបកម្មមកប៉ុណ្ណឹងអញ្ចឹងសូមលោកម្ចាស់ជាទីពឹងលោកថាម៉េចអ្នកកុំយកអាត្មាជាទីពឹងឡើយអ្នកចូលយកព្រះ សម្មាសម្ពុទ្ធជាទីពឹងណាហើយសួរថាចុះព្រះសម្មាសម្ពុទ្ធនៅឯណា លោកថាព្រះអង្គបរិណិព្វានហើយចុះបើព្រះអង្គបរិណិព្វានហើយខ្ញុំកណាចពឹងម៉េច ថាព្រះអង្គបរិនិព្វានមែនប៉ុន្តែអ្វីអ្វីដែលព្រះអង្គបន្សល់ទុកមិនតាន់អស់ទេ មានព្រះធัวមានព្រះសរីរកធាតុមានស្អីស្អីជាដើមដែលយើងសម្រាប់គោរពបូជាហើយនឹងសិក្សាគោរពប្រតិបាទទោះបីជាអ្នកបានទៅជួបប្រពុតក៏ប្រពុតមិនយកសិលយកអភិញ្ញាទៅជប់យើងឲ្យខ្លាចជាព្រះអរហន្តទេការដែលព្រះសម្មាសម្ពុទ្ធជួយយើងគឺជួយយកប្រធោយកមកសម្ដែងឲ្យយើងស្ដាប់ដល់ដែរអញ្ចឹងដែលព្រះអង្គបដិស្ថានទុកនៅសាសនានេះ គឺផ្ញើពាក្យផ្ញើសម្ដីនឹងទុកឲ្យយើងស្ដាប់ទុកឲ្យយើងសិក្សាចឹងបានជាចិត្តប្រណិពានព្រះអង្គថាមនាវិខទាំងឡាយសាសនៈព្រមចរិយធម៌នេះនឹងតាំងនៅអស់កាលជាអង្វែងជាប្រយោជន៍ដល់មនុស្សនិងទេវតាទាំងឡាយឃើញទេចឹងសាសនៈព្រមចរិយធម៌អីគឺធម៌ដែលព្រះអង្គធ្លាប់សម្ដែងប្រោសណាណាណាណាណាណាព្រះអង្គប្រាប់យើងទាំងអស់នេះនៅកន្លែងនេះតថាគតធ្លាប់ប្រាប់នៅនេះនៅនេះនៅនេះផ្ញើតាមសាវកឲ្យសម្ដែងតគ្នាមកទៀត មិនងាយព្រះអង្គយកបាដហាយកទៅសម្ដែងទេសូម្បីព្រះអង្គសម្ដែងបាដហាក៏ក្រំដែរដើម្បីបំបាក់នៅមេអ្នកប៉ុណ្ណោះតែខណៈពេលដែលនៅនោះបានសម្រេចគុណធម៌គឺត្រូវតែប្រាសោតៈគឺត្រជាដើម្បីស្ដាប់នៅការពន្យល់បកស្រាយរបស់ព្រះអង្គយល់ហ្នឹងហើយអញ្ចឹងកាលណាយើងយកធម៌វិន័យយកមកដាក់ពីខាងមុខគេសួរនិកាយអីមិនដឹងឆ្លើយថាម៉េចទេពីព្រោះព្រះពុទ្ធមិនមាននិកាយ ព្រះសម្មាសម្ពុទ្ធមានតែធัวនឹងវិន័យយល់យល់យល់ថាម៉េចហ្នឹងហើយយល់អញ្ចឹងចប់ហើយណាអត់មានអីទៀតទេចប់ហើយនឹងអញ្ចឹងការបណ្ដែងធัวរបស់ខ្ញុំកណាអាត្មាភាពសំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងណែ អឺឥឡូវនេះប្រាក់បូជាពធទេសនាមិញបានបានណា75ដុល្លារនឹងហើយមានញាតិញោមមកពីស្តូងនឹងកំពង់ធំបូជាពធ21ម៉ឺនណាហើយមកពីខេត្តពោធិ៍សាត់23ម៉ឺនហើយនឹង40ដុល្លារចុះ ខាងក្រោមនេះផ្សេងទៀតណា40ដុល្លារនឹងទាំងអស់ហ្នឹងហ្នឹងហើយបើសរុបទាំងពីរនេះទៀតទៅវាទៅជាអឺ440000រៀលហើយនឹង40ដុល្លារបូកនឹងអានោះ70ជាងទៀតវាទៅជា100ណាណា110ហ្នឹងហើយ110ដុល្លារសូមទុកដាក់ប្រាក់បូជាពធទេសនានឹងចូលនៅក្នុងសមាគម បាទកូនក្មេងណានឹងចាត់ចែងធ្វើអីក៏ធ្វើហ្នឹងទៅហើយដោយសារលោកអ្នកចាត់ចែងកម្មវិធីថាអត់តាន់បានសូត្រមុនផងហើយពេលវេលាក៏ល្ងាចហើយអីសុំជាយន់តរួមគ្នាទាំងអស់គ្នាទៅណា chi yon tao bồ thi ya mô lê sang cha Nang nan tê wa thanh nô e hoàng thoáng gây chê do hao hay chê ya sa chê ya mang ca lê apara Ta pa lan kê say se pata vi pao ca rê api se sa pa po thi Nang a ปาตาปมาตตะสนาคาตังสมังกลังสปัพเพตังสหเตตังสขันเอาสมหตาจะสยถังพระมจาริสปตะขนังกายกรรมังเวจากรรมังปตะขนังปัจจ និធិតេបតេខេណាបតេខេណានិតាស្វានិលភន្តតេបតេខេនេតេអតលធាសុខេតាវេរហាពតសាសនេអរោគ្យសុខេ ត្រីនៅចូលបាននៅប្រយោជន៍បាននៅសេចក្តីសំចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យយានរកឲ្យបាននៅសេចក្តីសុខព្រមទាំងញាតទាំងឡាយគ្រប់គ្នាតា សៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោអរហតោសម្មាសម្ពុទ្ធាសៈពុទ្ធហំសារណង្គចហាមិធម្មំសារណង្គចហាមិ សង្ឃហੰសារណੰកេចហាមិសន្មាសការថ្វាយបង្គំចំពោះគុណការទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពស្បការទំពួងសូមធ្វើនៅសេចក្តីគោរពកោតក្រែង ចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គមួយលើនៃការចម្រើនពរញាតិញោម ពុទ្ធបរិស័ទប្រស្រីគ្រប់គ្នាជាពិសេសគឺម្ចាស់ដើមបុណ្យហ្នឹងគឺបាសកច័ន្ទមុំជាសាច់ញាតិរបស់ថ្មភាពដែរត្រូវជាអង្គណាអេបាសិកាច័ន្ទអូន ហ្នឹងហើយហ្នឹងហើយណាក៏ត្រូវជាសាច់ញាតិលោកច័ន្ទមននិងអ្នកស្រីខាត់ សម្បត្តិព្រមទាំងបុតណាជាក្រុមញាតិបាសិកាច័ន្ទឆួយនឹងបងពៅគេហ៎ពៅឥឡូវពៅឡើង ឈ្មោះពើពើវាយើងស្ដាប់តែឈ្មោះដូចនៅខ្ជិញហ្នឹងហ្នឹងព្រមទាំងបុត លោកមេឃនៅនឹងអ្នកស្រីកឹមវណ្ណីព្រមទាំងបុតលោកមេឃសៅនឹងអ្នកស្រីលងធាព្រមទាំងបុតលោកមេឃសើនិងអ្នកស្រីហាយសមានព្រមទាំងបុតលោកទុយសូនិងអ្នកស្រី មេឃសុបិនព្រមទាំងបុត្រលោកមេឃនួននិងអ្នកស្រីគឹមបុប្ផាព្រមទាំងបុត្រនឹងរួមសាច់ញាតិបងប្អូនមកច្រើនគ្នាមកពីនតាតបាល់តកៅពងទឹកមានដែរណាហើយសាច់ញាតិបងប្អូននៅចិត្តចិត្តនេះបងប្អូននៅម្ដុំនេះអាត្មាស្គាល់ច្បាស់ជាងគេ គឺអ៊ំមុំនឹងឯង មិនបានមកស្គាល់ច្បាស់មកពីកាលពីមុនគាត់មិនតន់លះអាគយងយគាត់ទៅសារទៅភូមិថ្មាហើយទៅជាមួយញោមប្រុសថ្មាអ្នករត់ទិញស្រាណាហ្នឹងហើយហ្នឹងហើយចឹងមិនថាចាំច្បាស់ជាងគេណាហ្នឹងហើយកាលហ្នឹងអ៊ំមនអីក៏ អើអមិនអមិននឹងអមិននឹងឯដៃគូទៅនឹងដល់ហ្នឹងអីដែលច្បាស់ជាងគេហ្នឹងដែលច្បាស់រឿងរត់ទិញស្រាហ្នឹងឯងអានឹងកាលមុនទេណាមិនឥឡូវទេណាឥឡូវហ្នឹងក៏លះបង់អស់ហើយណានឹង អឺទាំងអស់គ្នាបានរួមរួមគ្នា ប្រពធ្វើបុណ្យឧទ្ទិសចំពោះបាសិកាអាត់បូទាំងជាអ៊ំស្រីជាភរិយារបស់លោកអ៊ំច័ន្ទមុំដែលនិច្ចកម្មទៅ10ឆ្នាំហើយហើយតាំងពីនោះមកអត់មានរយយាយថ្មីអី ដាំបាយចំនួនអីទេអត់មានរយយាយថ្មីអីដាំបាយចំនួនយកឆើតយកទេហ្នឹងហ្នឹងហ្នឹងមកពីយល់ចឹងទៅមិនបាច់យកទេថ្មយល់ចឹងវាមិនតន់យល់តែមួយទៀតដល់ខាង5ហ្នឹងហើយអឺ ចេះតែគិតចឹងដែរពីក្មេងមករឿងយកគ្នាយកអីហ្នឹងអាឃើញមិត្តភក្តិអាហ្នឹងទៅយកប្រពន្ធមុនមុខឡើងកញ្ចាកញ្ចាប្រឹងប្រពន្ធប្រើនោះខ្លះណាយុប្អូនអាមុខចាស់ជាងអាផងព្រោះអាអត់មានប្រពន្ធដេកលក់ស្រួលណាមានពីណារំខានហ្នឹងអញ្ចឹងមែនទេ ចឹងនៅក្នុងកម្មវិធីថ្ងៃនេះជាការជួបជុំក្រុមញាតនិងពុទ្ធបរិស័ទណាក្នុងការបំពេញបុណ្យកុសលមានប្រយោជន៍ច្រើនយ៉ាងតាមគន្លងព្រះពុទ្ធសាសនាតាមពិតនៅក្នុង ទម្លាប់ដ៏ល្អរបស់ពុទ្ធបរិស័ទយើង យើងធ្វើបុណ្យថ្ងៃនេះហៅថាតេកណានុបទានពាក្យថាតេកណានុបទានគឺជាទានតាមបំពេញឲ្យអ្នកដែលបានចែកឋានទៅក្រោយពេលដែលស្លាប់ប៉ុន្តែគុណប្រយោជន៍ដែលបានមកអំពីការធ្វើបុណ្យកុសលនេះ គឺមិនមែនសម្រាប់តែអ្នកស្លាប់ឯណាទេ ពិសេសសម្រាប់អ្នកនៅរស់នឹងយើង បានជួបជុំបងប្អូន ក្រុមញាតិបង្កើតសាមគ្គីធម៌ហើយបើមិនមានកម្មវិធីបន់អញ្ចឹងទេងាយបានជួបគ្នាទេបងប្អូននោះអញ្ចឹងមែនទេនឹងមានប្តីមានប្រពន្ធបែកស្រុកបែកទេសណាអញ្ចឹងបានថានៅក្នុងការដែលយើង ជួបជុំធ្វើបន់ធ្វើកុសលហ្នឹងមានប្រយោជន៍ច្រើនណាស់ណា អ្វីត្បិតថានៅក្នុងគោបំណងរបស់យើង គឺយើងធ្វើឧទ្ទិសចំពោះអ្នកស្លាប់គឺបាសិកាឧត្តបោចឹងដែលប្រកបទៅដោយអង្គ3មានការឲ្យដល់អ្នកមានសិលនិងការឧទ្ទិសហើយអ្នកដែលស្លាប់ទៅនឹងបានដឹងបានអនុមោទនាជាអង្គនិតកណានុបទានក៏ប៉ុន្តែចំពោះយើងនេះដែលនៅរស់នឹងយើងបានធ្វើប្រយោជន៍ច្រើនណាប្រយោជន៍ច្រើនណាស់ ម្យ៉ាងជាគំរូដល់កលបុត្រកលធីតាចំនួនក្រោយជាកូនជាចៅរបស់យើងអាចនឹងដឹងពន្លឺខ្លះខ្លះអាចចេះធ្វើបន់ធ្វើកុសលបន្តទៅទៀតបានអាស្រ័យលើយើងជាអ្នកចាស់ទុំនឹងឯងជាមេដាបេដាជាដូនជីតានឹងឯងរៀបចំធ្វើបន់ធ្វើកុសលទៅចឹងទៅកូនចៅយើងចេះតែបន្តនៅកិច្ចការងារនឹងតទៅទៀត អាស្រ័យដោយឃើញយើងជាមេដាបិតាជាឪពុកម្ដាយនឹងឯងនឹងអញ្ចឹងហើយម្យ៉ាងទៀតក៏ជាការជ្រងទង់ព្រះពុទ្ធសាសនាណាហើយបង្ហាញប្រកាសថាយើងជាអ្នកគោរពព្រះពុទ្ធសាសនានឹងហើយបន្តអាយុព្រះពុទ្ធសាសនា នឹងតទៅទៀត ជាការបើកឱកាសឲ្យព្រះសង្ឃបានសម្ដែងពធផ្សព្វផ្សាយធម៌អារបស់ព្រះពុទ្ធសាសនា ពីព្រោះអីពីព្រោះជាធម្មតាកិច្ចការងារ របស់ក្រហោះនឹងរវល់ច្រើនស្រែចំការគោក្របីមុខរបរជួញដូរសពគ្រប់របរជួញដូរសពគ្រប់របរជួញដូរសពគ្រប់របរជួញដូរសពគ្រប់របរជួញដូរសពគ្រប់របរជួញដូរសពគ្រប់របរជួញ